គណាយើងមិនមែនគិតត្រឹមតែថាធ្វើទេអញ្ចឹងទៅយើងបានផលនៃទេអនឹងសម្រាប់ខ្លួនយើងតែប៉ុណ្ណឹងទៅនោះទេគឺកិច្ចការងាររបស់យើងធំតលំតលាយត្រង់ដែលថាបានទំនុកបំរុងប្រសង់ហើយបានគង់ប្រជញ្ជននៅដើម្បីសិក្សា ទូទ្រង់នៅបត្រៃបីដកពុទ្ធវចនៈហើយនឹងប្រព្រឹត្តទៅដោយបដិបត្តិកណាជាការត្រួតត្រងដោយសិលដោយ សមាធិដោយបញ្ញា ក្នុងបហប្រតិក្នុងសន្តាន បានប្រើប្រាស់នៅបច្ច័យ4ដោយមិនមានទោសហេតុអីបានជាប្រើប្រាស់បច្ច័យ4ដោយអត់មានទោសថា មានចតុបរិសតសិលទាំងប៉ុណ្ណាมันមានថយបរិភោគដោយសារប្របាទិមកសង្វរៈកណាហើយមាន អន្តរយៈសង្វរៈមាន អាជីវៈបរិសិទ្ធសិលបច្ចយៈសន្និសិទ្ធសិលចឹងទៅมันមានជាប់ចម្ពាក់បំណុលអីដែលជាអ៊ីណាបរិភោគទៅ ក្នុងតក្កិណាវិសុទ្ធិនោះទេ ចឹងគឺបព្វជិតប្រើប្រាស់បច្ច័យ4ដោយអត់មានបំណុលប៉ុន្តែហើយមានតែឧបការៈគុណក្នុងការដែលថែរក្សាប្រសាសនាមើលយើងមានបត្រៃបីដកព្រះអត្តកថារហូតមកដល់សប្តាហ៍ថ្ងៃនេះគឺដោយគុណរបស់ព្រះសង្ឃនឹងតាំងពីបតមសង្ឃាយនាចងក្រងធ្វើព្រះវិន័យលើកទី1ទី2ទី3ហោហែហើយនៅតាមពៈបណ្ឌិទ្វីបប្រទេសស្រីលង្កា ណាមានសង្ឃេយនាបន្តបន្តរហូតដល់ទៅសសេចា នៅត្រៃបីដកនឹងឯងហើយព្រះពុទ្ធខោសាចាក៏បានធ្វើនៅកិច្ចការងារនឹងយ៉ាង សំខាន់ក្រៃលែងទាំងប៉ុណ្ណាដែលបានបកប្រែពីសីលៈភាសាប៉ុណ្ណាមកជាអសរ បល័យមគ្គធៈហើយនឹងក្រុមជំនុំបត្រៃបៃដកខ្មែរយើងនឹងក៏បានសរសេរជាអក្សរខ្មែរអានជាបាលីក៏អក្សរខ្មែរទៀតហើយនឹងបកប្រែសម្រាយមកយ៉ាងល្អបត្រៃបៃដកខ្មែរយើងនឹងគឺម្ខាងបាលីម្ខាងសម្រាយនឹងប្រែយ៉ាងគ្រប់គ្រាន់ក៏ណាចំពោះបាលីម្ខាងហើយប្រែ បានមកតពួរមកខាងទៀតយើងមើលសម្រាយទៅ ទៅមើលបល័យអីហ្នឹងបានណាគណានឹងឯងទាំងចឹងគឺជ្រះថ្លាក្នុងពុទ្ធដីកាយើងក៏ទន្ទិញជាភាសាបាលីនឹងឯងមាន សេចក្តីជ្រះថ្លារបស់កណ្ណាគុណចាស់នៅបឋមវ័យអីនៅឆាប់ចាំអីក៏គុណចាស់និមន្តទាំងដើម្បីបានត្រួតត្រងនៅពុទ្ធវចនៈបត្រៃបីដកហ្នឹងចាប់ផ្ដើមទៅ1ឆ្នាំទៅ5ឆ្នាំទៅ10ឆ្នាំទៅជាប្រធេរៈទៅគឺថាចេះចាំពុទ្ធវចនៈបត្រៃបីដកអត្តកថា ចឹងគឺធ្វើឲ្យពុទ្ធសាសនា មានការចម្រើនរុងរឿងទាំងប៉ុណ្ណានឹងដោយក្តីជ្រះថ្លាក៏ត្រេកអរអនុមោទនាបន់ជាមួយ សីលវ័នសីលវតីលោកយាយលោកតាដូនជីមានសិលទាំងក៏ណាជាទីជ្រះថ្លាណាស់នឹងឯងគឺយើងកុំមើលរំលងអ្នកមានសិលណាសីលគុណទាំងក៏ណាជួនកាលយើង អាចមានចិត្តនឹងឯងទន់ទៅរកអ្នកមានទ្រព្យសម្បត្តិក្នុងលោកហើយមានឋានៈបនស័កពងខ្ពស់អីចឹងទៅរំលងអ្នកមានសិលក៏ណានឹងឯងគឺការគោរពទន់ខ្លួនតែងតែមាន ហើយ ទៅតាមជាតិទៅតាមវ័យទៅតាមឋានៈ អីអីចឹងទៅទាំងក៏ប៉ុន្តែគ្រាន់តែបន្ថែមឲ្យបងប្អូនកូនចៅនឹងយកចិត្តទុកដាក់ចំពោះអ្នកមានគុណដែលបានរក្សាសិលបានសិក្សារៀនសូត្រពុទ្ធវចនៈត្រួតត្រងបរិបត្តិនឹងដោយសីលាតិគុណទាំងគុណាកុំនិយាយត្រឹមតែមនុស្សយើងសូម្បីតែសកៈទេវរាជ ដែលព្រះអង្គបានសម្រេចសោតតាបត្តផលហើយនឹងណានឹងឯងជា ព្រះអរិយបុគ្គលហើយនឹងព្រះអង្គនៅនមស្ការក្រហោះអ្នកមានសិលទាំងក៏ណាមិនចាំបាច់ពោលដល់បព្វជិតទេពេលមួយនៅក្នុងបឋមនមស្សនៈណាបឋមសកនមស្សនៈសោតក្នុងបៃដកលេខ30ហ្នឹង ដែលកតេវរា ចេញពីវិជ្ជយន្តប្រាសាទមកហើយក៏សំពះមកចម្ពូទ្វីបហ្នឹងបាយបង្គំទាំងអីប្រមេតល័យទេពសារថីហ្នឹងក៏បានទូលសួរព្រះអង្គព្រះអង្គហើយពួកព្រាមទាំងឡាយដែលមានត្រៃវិជាក៏ថ្វាយបង្គំព្រះអង្គពួកស្ដេចទាំងអស់លើផែនដីក៏ថ្វាយបង្គំព្រះអង្គមហារាជទាំង4បាទកវេរៈធរៈរតបរលហកៈវិរូបៈខៈ ក្នុងចាតមហារាជការក៏ថ្វាយអង្គមព្រះអង្គទេវតាស័កធំធំនៅឋានតាវតឹងក៏ថ្វាយអង្គមព្រះអង្គហើយចុះព្រះអង្គសុភះថ្វាយអង្គមទៅអ្នកណា បានកតេវរាជនឹងលើកអំពីបព្វជិតអ្នកមានសិលនឹងឯងចឹងណាសីលសំបណ្ណេចឹងបរិបូរទៅដោយសិលចរៈរតសមាយទេបានតម្កល់ចិត្តណា ល្អអស់រាត្រីដ៏យូរមកហើយសម្មាបពជិតេវន្តេគឺយើងនមស្ការវាយបង្គំចំពោះបពជិតក៏ណាណាកុំកុំឲ្យកន្ថាត្រូវគ្រូចំពោះបពជិតល្អទាំងសម្មាបពជិតេវន្តេបាយបង្គំបពជិតល្អបរិបូរដោយសិលបានដឹងនៅរាត្រីយូរគឺបានដីថា 20ភាសា30ភាសា60ភាសាអីអីចឹងទៅមានចិត្តអង្កល់បានល្អមិនមានអកុសលនិវរណៈកិលេសលោភៈទោសៈមោហៈហ្នឹងណានឹងឯងឲ្យព្រះមច្ឆរិយេបរាយណេគឺថាមានព្រះមច្ឆរិយធัวប្រឹកទៅខាងមុខគឺបានដីថាលោក ទៅក្នុង ផ្លូវនៃមគ្គព្រមចរិយៈសម្រាប់លោកតរៈធัวនឹងឯងចឹងហើយមិនត្រឹមតែប៉ុណ្ណឹងឯណាគណាកទេវរាជហ្នឹងក៏នមស្ការ ចំពោះក្រហោះឯណាដែលជាអ្នកធ្វើបន់ចឹងណាយេកហត្ថាបញ្ញករាសីលវន្តោឧបាសកាធម្មេនតិរាំងបោសេនតេ តេនមសាមិមេតល័យតេមនេមេតល័យគឺក្រហោះណា ដែលជាអ្នកធ្វើបន់ប៉ុណ្ណាយេកហថាបញ្ញករាសីលវន្តោបាសកាជាបាសកបាសកាដល់បត្រៃសរណគមហើយ ជាអ្នកមានសិលចិញ្ចឹមបុត្រនិងភរិយា ប្រកបដោយធម៌ធម្មេនៈទេរាំងបោសេនតិនឹងឯងចឹង មានការងារចិញ្ចឹមជីវិតត្រឹមត្រូវចឹងប៉ុណ្ណាប៉ុណ្ណឹងសំខាន់ណាស់ទេនមសាមិគឺយើងជាប្រអិតហ្នឹងនមស្ការចំពោះក្រហោះនោះនឹងគឺក្រាន់តែលើកដើម្បីបងប្អូនកូនចៅចេះគោរពកាត់ក្រែងអ្នកមានសិលកុំឲ្យឃើញគាត់ដូចថា ក្រីក្រអីចឹងទៅ មិន ដឹងកូនចៅអីនៅ ណាមកនៅវត្តបំរើប្រសង់អីអីចឹងទៅប៉ុន្តែគាត់មានសិល5ណា នឹងឯងហើយយើងអត់បាននឹករលឹកដល់សីលគុណយើងអាចកំហួរកំហែងបោលពាកមិនពិរោះពិសា ឬក៏ជួនកាលច្រឡំប្រើគាត់យ៉ាងទៅទៀតហ្នឹងហើយមិនមិនជាការច្រឡំអីទេតាំងចិត្តប្រើទៅទៀតអាហ្នឹងហើយមានបាបកម្ម គឺប្រើអ្នកមានសិលបានទេណាកូនប្រុសស្រីអីច្រឡំឬក៏តាំងចិត្តប្រើមេដាបេដាមេដាបេដានោះរឹតតែធ្ងន់ទៅទៀតទាំងក៏ណាហើយដូចជាមេដាបិតាកូនចៅម្ចាស់ប៉ុនអីនេះសិតតែជាអ្នកមានសិលណាដៃមីងអីជើញពីអាមេរិកអីមកហ្នឹងសិក្សារៀនសូត្រយូរហើយក៏ណាដាប់ពធัว ហ្នឹងហើយកូនប្រុសស្រីហ្នឹងត្រូវគោរពគោរពមេត្តាបិតាជាព្រះអរហន្តរបស់ខ្លួនទាំងគាត់មិនត្រឹមតែមេត្តាបិតាអត់សិលទេថែមទាំងមានសិលទៅទៀតវាឡើងច្រើនដងណាស់គាត់ណាគឺរាប់រយដងណាគុណបន្ថែម ពីលើអ្នកដែលអត់សិលហ្នឹង អញ្ចឹងកុំមានការដូចថា ស្និទ្ធស្នាលទៅ ខ្វះការគោរពស្និទ្ធស្នាលទៅប្រើនេះប្រើនោះអីចឹងទៅហុចនេះហុចនោះធ្វើនេះធ្វើនោះអីចឹងបើមានការភ្លៀងផ្លាត់ឆ្កំឆ្គងហើយក៏សូមកមាទោសដល់នៅសេចក្តីសង្រួមតទៅ គឺយើងត្រឡប់អំពី ប្រើទៅជាបំរើវិញទៅជាបំរើនឹងល្អណាស់នឹងឯងចាំមើល មេត្តធាតបេតធាតសម្រាប់មេដាបិតាទាំងក្រៃលែងជាងសម្រាប់ព្រះសោតាបានព្រះសកតេគាមី ព្រះអនាគាមីបុគ្គលទៅទៀតពីព្រោះសម្រាប់ព្រះរិយបុគ្គល3ពួកថ្នាក់ក្រោមហ្នឹងមិនតន់ចូលដល់អនន្តរិយកម្មទេណាតើតែអរហន្តឃាតសម្រាប់ព្រះអរហន្តបានចូលដល់អនន្តរិយកម្ម វិកម្មនឹងគឺទៀងទាត់ឲ្យផលក្នុងជាតិបន្តស្លាប់នឹងឯងទាំងដោយអកុសលវិបាកបដិសន្ធិក្នុងនរកទៅតាមអនន្តរយកម្មនឹងដែលសម្រាប់ព្រះអរហន្តនឹងហើយសម្រាប់មេត្តាសម្រាប់បៃតាមកសប្ងៃចិត្តតែឮដំណឹងរឿយរឿយនៅនេះនៅនោះមានការធ្វើឃាតមេដាបិតាបង្កើតនឹងទាំងនឹកអាណិតអាណិតអាណិតគ្នា ជ្រុលទៅហើយ ក្នុងជាតិនឹងទោះជាភ្ញាក់ខ្លួនធ្វើប៉ុនអីយ៉ាងម៉េចយ៉ាងម៉ាប៉ុននឹងនៅតែបានអញ្ចឹងក៏ប៉ុន្តែมันអាចនឹងការពេលរារាំងអនន្តរិយកម្មនឹងបានទេ ព្រោះអនន្តរៈហើយនឹងអិយកម្មៈកម្មនឹងឯងឲ្យផលមិនមានរវាងចន្លោះអនន្តរៈហ្នឹងណាចឹងប្រែមកថាមិនមាន រវាងចន្លោះគឺថា បន្តពីជាតិនឹងទៅអត់មានសពតិភពអីមកជាចន្លោះបានទេអានឹងហៅថាអនន្តរិយកម្មអញ្ចឹងគឺមានតែឧបបច្ចវេទនីយកម្មនឹងឯងដែលត្រូវឲ្យផលក្នុងជាតិបន្តស្លាប់នឹងឯងក្នុងអបាយភូមិនឹងមិនមែនត្រឹមតែប្រែទេឆានអីទេចឹងទោសនៃអនន្តរិយកម្មនឹងគឺនរកទាំងក៏ណាហើយយើងលឺនរកប្រែតអីទាំងអស់ហ្នឹង កូនចៅកុំកុំដូចថាចេះតែគិតខុសទៅក្រែងលោថាក្នុងសាសនានឹងចេះតែលើកមកបន្លាចកុំឲ្យធ្វើបាបអីអីអញ្ចឹងមិនមិនមែនជារឿងបន្លាចទេចឹងប៉ុន្តែទីព្រោះក្នុងពុទ្ធសាសនាយើងត្រូវសិក្សាទៅឲ្យបានយល់ថា មាន ការប្រកាសសម្ដែង ជាពាក្យពិតហើយមានប្រយោជន៍ កណានឹងឯងទៅសំបីថាមានប្រយោជន៍ប៉ុន្តែមិនពិតនឹងក៏ព្រះអង្គអត់សម្ដែងដែរមានប្រយោជន៍ឧទាហរណ៍ថានិយាយមិនពិតណាកុហកអីចឹងទៅអត់មានរកប្រែតអីទេប៉ុន្តែកុហកទៅឲ្យកូនចៅ ខ្លាចកុំឲ្យធ្វើបាបអត់មានចឹងទេក្នុងពុទ្ធសាសនា អត់មានពាក្យបលឹមបលំបដោះបដៃអីទៅអានឹងវាចូល ទៅក្នុងរឿងថោកតើចាណារឿងនិយាយមិនពិតហ្នឹងមិនមែនថ្លៃធ្នូទេហើយពុទ្ធសាសនាឯណាទៅថោកអញ្ចឹងគឺប្រកាសសច្ចធម៌ទេគាត់ណា ជាពាក្យពិតហើយមានប្រយោជន៍ហ្នឹងឯងទោះជាកប់ចិត្តអ្នករតីក្តីមិនកប់ចិត្តក្តីព្រះអង្គសម្គាល់កាលពេលវេលាដែលត្រូវប្រកាសសម្ដែងហ្នឹងឯងឬក៏ដូចថា លោកតាឯងឈប់សាស្រាទៅខ្ញុំយល់សពឃើញលោកតាយមរាជយមបាលអីមកយោកុហកគាត់ទេប៉ុន្តែមានប្រយោជន៍ធ្វើឲ្យគាត់ភ័យគាត់ឈប់ភាសាស្រាទេអញ្ចឹងអាហ្នឹងក៏មិនត្រឹមត្រូវ ក្នុង ក្នុងពាក្យសម្ដីនឹងពីព្រោះយើងកុហកប៉ុន្តែមាន ប្រយោជន៍ហ្នឹងឯងត្រឹមតែថាគាត់ឈប់ភាសាស្រា អីទៅមែនប៉ុន្តែយើងមុសាវាទ នឹងឯងយើងអត់បានរក្សានៅ ពាក្យពិតជាពាក្យមានតម្លៃក្នុងជីវិតរបស់យើងហ្នឹងឯងយើងត្រូវបាត់បង់គុណភាពនៃជីវិតហ្នឹងអត់បានរក្សា ពាក្យសម្ដីរបស់យើងឲ្យថ្លៃថ្នូរនឹងឯងអានឹងក៏មិនមែនពុទ្ធសាសនាដែរនេះគ្រាន់តែបញ្យលកូនចៅកុំឲ្យសង្ស័យដូចលឺសូនរៈប្រែតអីចឹងកើតមកមិនដែលឃើញអីនៅ ណាគ្រាន់តែលឺក្នុងកពីធោអា ចាត់ទុកថាក្រន់តែជាសាសនាបន្លាចអ្នករតីនិយាយពីឋានសួគ៌អីមិនដឹងនៅឯណាក្រំតែថាបញ្ចោអ្នករតីយកចិត្តអីឲ្យគេធ្វើល្អអីអីចឹងមិនមិនមែនចឹងទេទាំងសូមឲ្យកូនចៅហ្នឹងចាំពាក្យទុកថាអ្វីដែលយើងមិនតាន់បានដឹងហ្នឹងណាមិនមែនមិនមានទេកណាហើយក្រំតែយើងវាអត់ដឹងមិនមែនអ្នកដតីមិនដឹងដូចយើងនោះទេ ចាំណាចាំអញ្ចឹងកុំកុំឲ្យចេះតែថាអ្វីអ្វីដែលមានហ្នឹងវាអស់ត្រឹមតែយើងដឹងនឹងឯងយើងដឹងប្រប៉ុណ្ណាអ្វីអ្វីក្នុងលោកវាមានតែប្រប៉ុណ្ណឹងអានឹងមនុស្សយើងសពថ្ងៃហ្នឹងគឺនៅមានអញ្ចឹងចឹងនៅមានអញ្ចឹងគឺណាគឺអ្វីអ្វីដែលដែលយើងអត់តន់ដឹងហ្នឹង ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គមានសัพពយុត្តញ្ញាណព្រះអង្គទ្រង់ជ្រាបណាគឺមានច្រើនណាដែលយើងអត់ទាន់ដឹងហើយយើងអត់ដឹងតែយើងកំណត់ថាអ្វីអ្វីហ្នឹងអត់មានហ្នឹងឯងដែលជាការយល់ខុសរបស់យើងយើងគ្រាន់តែប៉ុណ្ណេះគ្រាន់តែពិនិត្យមើលថាយើងអស់ល្ងងហើយនៅ យើងមកពិចារណាខ្លួនយើងហ្នឹងឯង ហើយដើម្បីឲ្យដឹងថាយើងនៅល្ងងគឺពិចារណាត្រង់ណា ថាពិចារណាត្រង់ដែលយើងនៅខឹងតែនៅខឹងគឺនៅល្ងងហើយចឹងព្រមដែលណាអស់អវិជ្ជាអស់មោហៈហើយនៅខឹងដែលមានទេគឺអកុសលទាំងអស់ដែលកើតឡើង គ្រប់ចិត្តបាតៈគ្រប់ដួងគឺសត្វតែប្រកបជាមួយមោហៈទាំងអស់នឹងព្រះអភិធម្មណាយើងរៀនយើងជ្រាបហើយនឹងឯងអញ្ចឹងបានដេកថានៅល្ងងហើយបានជានៅខឹង នៅមានលោភៈជាប់ចម្ពាក់នៅញាប់ញួរនៅភ័យនៅព្រួយបារម្ភបានដីថាយើង នៅអវិជ្ជាហើយនឹងឯងពិចារណានឹងមានប្រយោជន៍ចេះទេដើម្បីកុំឲ្យយើងចេះតែសម្គាល់ខ្លួនថាជាបណ្ឌិតនឹងឯងព្រះអង្គទ្រង់ត្រាស់ថាពេលលោ មញ្ញតីពេលយ៉ាងបកលងងបើសម្គាល់តែខ្លួនឯងល្ងងអានឹងអាចបានជាបណ្ឌិតណាហំប្រឹងសិក្សាស្វែងយល់ទៅប៉ុន្តែបុគ្គលដែលល្ងងហើយសម្គាល់ខ្លួនឯងថាជាបណ្ឌិតទៅវិញ កណាពេលលោចៈបណ្ឌិតមេនីអានឹងសវេពេលលោតិវចតិគឺប្រកាសជាល្ងងល្ងងមែនទែនទៅតំណងព្រោះ សម្គាល់ថាខ្លួនឯងជាបណ្ឌិតទៅហើយអត់បើកភ្នែកអានកម្ពីធោអីទៀតទេគឺមិនចាំបាច់រៀនអីពីណាទេគឺថាគំនិតតែខ្លួនឯងគិតអីទៅត្រូវគិតអីទៅត្រូវមិនបាច់ចាំស្ដាប់អីណាណាទេបើស្ដាប់ចាំតែចាប់កំហុសគេទៅបានហើយ ខ្លួនឯងវាចេះអស់ទៅហើយអញ្ចឹងណាដូច្នេះដូចផ្ទះយើងអញ្ចឹងបិទទ្វារបិទបង្អួចចិត្តទៅវាងងឹតទៅតែវាអត់មានពន្លឺចូលទៅឲ្យភ្លឺក្នុងផ្ទះហ្នឹងឯងអាហ្នឹងដូច្នេះមិនមែនថាអ្នកណាណាណាអីនឹងមិនមែនជាអ្នកចេះដឹងអីទេគ្រាន់តែថាឲ្យពិចារណាខ្លួនឯងរៀងរៀងខ្លួនទៅ បើថានៅខឹងបានដូចតែយើងនៅល្ងងហើយមិនមិនតាន់អស់ល្ងងទេ ចំណេះរបស់យើងនឹងមិនតាន់គ្រប់គ្រាន់ទេនឹងឯងហើយបន្ថែមទៅទៀតសូម្បីតែព្រះអរហន្តដែលអស់លោភៈទោសៈមោហៈហើយអស់អវិជ្ជាអវិជ្ជាដែលមិនដឹងអរិយសច្ចធัวហ្នឹងលះបង់នៅអវិជ្ជាហ្នឹងអស់ហើយប៉ុន្តែក៏មិនមែនថាដឹងគ្រប់សពទៅនោះដែរ គណៈតលតែសពញ្ញុតិញានទាំងគណៈអ្វីអ្វីដែលព្រះអរហន្តអស់លោភៈទោសៈមោហៈហើយបានដឹងនឹងដឹង អរិយសច្ចធัวនឹងសម្រាប់លះអវិជ្ជានឹងក៏ប៉ុន្តែអារម្មណ៍ដែលត្រូវដឹងនឹងគឺតលតែសពញ្ញុតិញានសពញ្ញុតិញាននឹងដោយឡែកអំពីមគ្គញានណាមគ្គញានសម្រាប់លះបង់នៅកិលេស ប៉ុន្តែព្រះអរហន្តដែលលះបង់កិលេសអស់ហើយ មិន មានញាណសម្រាប់ដឹង អារម្មណ៍ផ្សេងផ្សេងទៀតនោះទេអញ្ចឹងបានមានព្រះអរហន្តដែលជា សុខវិបស្សកៈគ្រាន់តែរីងស្ងួតកិលេសប៉ុន្តែ អត់មានវិជា3ព្រះអរហន្តវិជា3លោកអាចរលឹកជាតិបានទាំងរហូតដល់ទៅ100កាប់1000កាប់10000កាប់ ចូលដល់មួយសែនកាប់អានឹងចូលក្នុងអសីតិមហាសាវៈ80អង្គហ្នឹងគឺថាអង្គណាក៏អាចរលឹកបាន ដល់ទៅមួយសែនកាប់មួយសែនផែនដីមុនគ្រប់ជាតិកំណើតអីអីលោកអាចរលឹកឃើញហើយក្នុងហ្នឹងមានព្រះអគ្គសាវកព្រះសិរីបុត្រប្រមុខកលៀនហើយមានព្រះពាកលៈហើយនឹងផាត់ទាកចាណារាហុលមេតា4អង្គហ្នឹងអាចរលឹកជាតិបានមួយអាសង្ខ័យមួយសែនកាប់ គឺណាហ្នឹងគឺមិនមែនគ្រប់ព្រះអរហន្តទាំងអស់ចេះតែរលឹកទៅបានទេហើយលោកមានចតោបបាទវិជាដឹងចតិបដិសន្ធិទៀតសត្វនឹងស្លាប់ទៅកើតនៅក្នុងទីណាទីណាហើយមានកម្មោបកញ្ញានគឺដឹងថាធ្វើនៅកម្មអីដែលជាបច្ច័យឲ្យបដិសន្ធិកើតក្នុងទីនោះនោះនឹងឯងយថាកម្មោបកញ្ញានហ្នឹង គឺសម្រាប់ដឹងនៅកម្មដែលជាបច្ច័យនឹងអានឹងជាបរិវាររបស់ចតោបបាតិញានទេពចក្ខុនឹងដែលដឹងចតិបដិសន្ធិហើយ ដឹងអំពីកម្មដែលនាំឲ្យបដិសន្ធិនឹងទៀតអានឹងគឺញានពិសេសពិសេសចំបោះព្រះអរហន្តនឹងទៅទៀតហើយអង្គខ្លះទៅទៀតលោកមាន អភិញ្ញា6លោកអាចមានរិទ្ធ មានរិទ្ធទៅតាមផ្លូវអាកាសលោកអាចមុជទៅក្នុងដីដូចមុជក្នុង ទឹកអញ្ចឹងទៅតាមអាកាសដូចជាបាក់សីហើយអាចសម្ដែងរិទ្ធតតីតតីស្ទាបព្រះអាទិត្យក៏បានដែរព្រះអាទិត្យក្តៅដល់ម្លឹងណាតែរិទ្ធអាចស្ទាបព្រះអាទិត្យប្រចាំទៅបានទេប៉ុន្តែហ្នឹងគឺ អភិញារបស់ប្រខេណាស្របនឹងមានមានច្រើនទៅ ក្នុងអភិញា6ហ្នឹង ហើយអង្គដែលជាបណ្ឌិតមានបញ្ញា ច្រើននឹងបាននៅបដិសម្ពិទា4ទៅទៀតព្រះអរហន្តចែកជា4ពួកទៀតសុខវិបស្សកៈហ្នឹងគ្រាន់តែវិបស្សនាធ្វើឲ្យរីងស្ងួតអស់កិលេសទៅហើយពួកទី2គឺបានវិជា3ពួកទី3បានអភិញ្ញា6ពួកទី4បាននៅបដិសម្ពិទា4ព្រះអរហន្តនឹងចឹងខ្ញុំណាលើកមកនេះគ្រាន់តែដើម្បីបញ្ជាក់ថា នៅមានញាណពិសេសពិសេសទៅទៀតដូចជាបច្ចេកពោធិញាណនឹងក្នុងសម័យកាលដែលមិនមានពពុទ្ធបានត្រាស់នឹងនឹងតលតែបំពេញបបារមីពីអសង្ខ័យមួយសែនកាប់មកលោក អាចជាព្រះសយំភូត្រាស់ដឹងដោយអង្គឯងបានហើយប៉ុណ្ណឹងអង្គណាក៏ដោយមិនស្មើនឹងសัพពយុត្តិញាណសัพពយុត្តិញាណនោះគឺជាមហាកិរិយាតែបញ្ញាក្នុងមហាកិរិយាគឺ ព្រះអង្គមានមហាកិរិយាប្រព្រឹត្តទៅស្មើជាធម្មតាហើយបញ្ញាដែលប្រព្រឹត្តទៅក្នុងមហាកិរិយានឹងឯងជាសัพពញុត្តញាណរឿងដែលត្រូវជ្រាបមានប៉ុណ្ណាបញ្ញាណរបស់ព្រះអង្គមានប៉ុណ្ណឹងបញ្ញាណរបស់ព្រះអង្គមានប៉ុណ្ណារឿងដែលត្រូវដឹងនោះក៏មានប៉ុណ្ណឹងដែរនឹងហើយទាញសេចក្តីមកវិញដើម្បីឲ្យកូនចៅបានជ្រាបថា អំណាចដែលជាពុទ្ធព្រះអង្គប៉ុណ្ណឹងប៉ុណ្ណឹងព្រះអង្គទៅទៅត្រាស់រឿងមិនពិតនឹងធ្វើអីរឿងពិតដែលព្រះអង្គទ្រង់ជ្រាបដឹងនឹងច្រើនណាស់ហើយមាន ប្រយោជន៍សម្រាប់អ្នកដែលបាន ស្ដាប់ រួចផុតចាកទុកទាំងពួងអញ្ចឹងព្រះអង្គមិនមែនតល់ច្រក មិនអាចនឹងមកប្រកាសសម្ដែងសេចក្តីពិតដល់មនុស្សនិងទេវតាណាហើយ សាងរឿងមិនពិតសាងរឿងកុហកអីអីដើម្បីជាការជួយឲ្យសត្វលោកនឹងឯងខ្លាចបាបអីអីចឹងទៅ គឺព្រះអង្គមិនរបៀបអញ្ចឹងដោយបងប្អូនកូនចៅគិតទេ កុំឲ្យគិតអញ្ចឹង យើងគិតអញ្ចឹងគឺបានដីថាវាវាមានទោសក្នុងគំនិត របស់យើងស្រេចបាត់ទៅហើយគឺថាម្យ៉ាងយើងមិនបានជ្រាបគុណព្រះសម្មាសម្ពុទ្ធទៅជាយើងយល់ខុសក្នុង គុណតម្លៃរបស់ពុទ្ធអាហ្នឹងគឺមានទោសស្រេចបាត់ទៅហើយណាទោសហ្នឹងគឺបាបហ្នឹងណាដោយសារយើងប្រមាថព្រះពុទ្ធអង្គដូចថាព្រះអង្គហ្នឹងខ្វះសមត្ថភាពប្រកាសការពិតណាស់ គឺថាលើករឿងមិនពិតប៉ុន្តែក្នុងបំណង ដឹកនាំឲ្យគេល្អហ្នឹងគឺមិនមែនចឹងទេចឹងយើងត្រូវជ្រាបថាពុទ្ធរិកា គឺមានតែពាក្យពិតហើយមានប្រយោជន៍កូណាមពិតហើយអត់ប្រយោជន៍ក៏ព្រះអង្គមិនសម្ដែងដែរខ្វះអីរឿងពិតច្រើនណាស់កូណារឿងពិតនឹងច្រើនណាស់ ដូចជាសម័យមួយព្រះអង្គទ្រង់គង់នៅនៃព្រៃធ្នងចឹងក៏ណាហ្នឹងហើយមើលមើលមីក្រូមួយទៀតអានេះជួនកាលអត់បានដូរថ្មមានណាមានមួយទៀតណាកណាណាកណាព្រះអង្គគង់នៅនីព្រៃធ្នងហ្នឹងព្រះអង្គយកស្លឹក ភ្នងហ្នឹងពី3ចលឹកដាក់នឹងប្រហោះហើយព្រះអង្គសួរភិក្ខុទាំងឡាយស្លឹកឈើនៅនឹងបាតដៃតថាគាត់នេះហើយនឹងនៅនឹងដើមនោះណាច្រើនជាង នៅដើមច្រើនណាព្រះអង្គបានព្រះអង្គទ្រង់ត្រាស់ថាធัวដែលតថាគាត់សំដែងដែលជាប្រយោជន៍ដល់អ្នកទាំងឡាយ ជាពាក្យពិតមានប្រយោជន៍ដើម្បី សពសត្វទាំងអស់បានត្រាស់ដឹងនៅសច្ចធម៌ហ្នឹងដូចឆ្លឹកឈើនៅនឹងបាតប្រខោះព្រះអង្គនឹងចឹងហើយធัวដែលព្រះអង្គទ្រង់ត្រាស់ដឹងដែលជាសច្ចធัวដែលជាការពិតហ្នឹងនឹងឯងគឺច្រើនណាស់នឹងឯងច្រើនណាស់ដូចជាស្លឹកឈើនៅនឹងដើមអញ្ចឹងប៉ុន្តែព្រះអង្គមិនបាន ប្រកាសសម្ដែងទេអ្វីអ្វីទាំងអស់ហ្នឹងសុទ្ធតែជាការពិតរបស់ដែលមានធម្មជាតិក្នុងលោករឿងមេឃរឿងដីអីចឹងទៅណាកណាអានេះមិនមែនមីក្រូស្រែកទេរេយំទេហ៎ណាអើមានរេយំកំដរពធគាត់ណាហ្នឹងហើយ អញ្ចឹងគឺទាញមកវិញនៅក្នុងសេចក្តីនេះ ក្នុងចំណុចដែលថាឲ្យកូនចៅចេះគោរពអ្នកមានសិលនឹងឯងទាំងហើយរៀបរាប់មកដល់ដែលថាកុំកុំឲ្យយើងហ៊ានប្រើអ្នកមានសិលទាំងដូចឧបាសិកាខុជុត្តរាអានឹងណែកើតមកជាអ្នកបំរើ គេហ្មងចឹងមិនមែនទៅតែបំរើជាតិនឹងទេ ច្រើនជាតិមកហើយកើតមកកូនអ្នកបំរើចាំហ្មងមកអំពីជាតិមុននឹងប្រើព្រះរហន្តទាំងព្រះរហន្តីដែលបួសក្នុងសាសនាទៅហើយប្រើប្រើព្រះរហន្តហ្នឹងប្រើហ្នឹងគឺថាដោយសារថា ពីដើមហ្នឹងជាមិត្តភក្តិឯងគ្នាទេ ស្រីស្រីដូចគ្នាហ្នឹងហ្នឹងឯងចា៎ ហើយដល់ទៅមិត្តភ័ក្ដិហ្នឹងទៅបួសទៅហើយខ្លួនឯងហ្នឹងដោយថាតកូលពងពោះជាអ្នកមានក្រំដើរអីចឹងទៅហើយភិក្ខុណីហ្នឹងក៏បាននិមន្តមកដើម្បីនឹងដូចថាបានជាបដិគិកៈអីចឹងណាចង់ជួយមិត្តភ័ក្ដិហ្នឹងទោះជាមិនបានសម្ដែងបានពោលធัวណែនាំអីក៏គ្រាន់ថាមិត្តភ័ក្ដិហ្នឹងបានធ្វើទានអីចឹងបាននិមន្ត ភិក្ខុណីនឹងមកហើយទៅទម្លាប់អាធ្លាប់ប្រើពីមុនមកហ្នឹងហើយលោកប៊ូហើយនៅតែប្រើលោកទៀតប៉ុណ្ណានឹងឯងហើយភិក្ខុណីហ្នឹងលោកគិតថាបើយើងបដិសេធណាប្រើឲ្យហុចអីហ្នឹងណាប៉ុណ្ណឹងទេហុចដូចកតាំងដេអីហ្នឹងហើយលោកបដិសេធទៅនាំឲ្យគាត់នឹងឯងគាត់កត់ខឹង ហើយដល់តែមានចិត្តខឹងបន្ទុះតិចតែពោលចេះពោលចុះមកវាបាបធ្ងន់ចឹងវាបាបធ្ងន់នៃការការខឹងបន្ទុះនឹងបើថាទោសត្រឹមតែប្រើវាស្រាលជាងដូច្នេះលោកលោកជ្រាបសេចក្តីនឹងដំណោះស្រាយគឺថា បាបនៅតែបាបប៉ុន្តែថាឲ្យបាបតិចទៅចុះនឹងឯងឲ្យបាបតិចកុំឲ្យវាដល់ថ្នាក់ធ្លាក់នរកដោយការបន្ទុះនឹងព្រះអរហន្ត ចឹងក៏ហុចឲ្យទៅគ្រាន់តែប៉ុណ្្នឹងទេចឹងប៉ុណ្ណាដែលបាបកម្មហ្នឹងប៉ុន្តែនាំឲ្យកើតមកជាអ្នកបំរើគេហ្នឹងហ្នឹងគ្រាន់តែលើកឲ្យកូនចៅហ្នឹងបានជ្រាបអញ្ចឹងបានជាវាមានដូចជាគោកបីដំរីសេះអីអីដែលជាអ្នកបំរើមនុស្សហ្នឹងណានឹងឯងចឹងវាមានអញ្ចឹងមិនមែនដូច មានគំនិតមួយថាណែយើងធ្វើបន់ចូលមួយគេដោយថាលោកសិទ្ធិអីក៏ធ្វើកឋិនទានអីចឹងយើងយកអីអីទៅចូលនឹងគាត់ចឹងអានឹងជាក្រោយទៅជាបរិវារគាត់មែនទេមែនទេអានឹងពាក្យចិត្តតែអ្នកនឹកឃើញថាទៅទេចឹងបានថាអ្នកដែលនឹកឃើញរឿងអីរឿងអីក៏មិនចេះតែថានឹងឯងមានហេតុមានផលត្រឹមត្រូវ មានកម្ពីធោអា នឹងឯងយើងចេះតែថាទៅវាខុសនាំឲ្យមនុស្សយល់ខុសតាមអញ្ចឹងអ្នកដែលមកចូលប៉ុនហ្នឹងគឺមានប៉ុនរៀងរៀងខ្លួនណាចឹងតែដោយចេតនាមហាកុសលរៀងរៀងខ្លួន អត់មានមកចម្ពាក់តេតិនអីមកជាអ្នកបំរើលោកជាថៃអីអត់ទេនឹងឯងមហាកុសលនឹងអាចបានប៉ុនជាង លោកជាថៃនឹងទៅទៀតក៏មានដែរមើលដូចនៅក្នុង បេដកលេខ17ខាងចុងបាយាសិរាជញ្ញសោតនឹងឯងនឹងរឿងរ៉ាវប្របាបាយាសិនឹងឯងជាវងរបស់ខ្សត្រហើយបានស្ដាប់ពធរបស់ព្រះកុមារកសបៈទៅក៏ចាប់ផ្ដើមយល់ត្រូវជ្រះថ្លាថ្វាយទៀនប៉ុន្តែខ្វះគោរព ខ្វះការគោរពប្រសង់ទាំងក្រំតែថាយុទ្ធទ្រព្យសម្បត្តិយើងមានបាន អីបានទៅធ្វើទៅហើយលោកខ្វះការគោរពមិនចង់ទៅចិត្តមិនចង់ទៅថ្វាយបង្គំបព្វជិតអីហ្នឹងណាប៉ុន្តែឲ្យអ្នកតន្ត្រីយកទៅធ្វើទៅ ក្នុងការនោះគឺឧត្តរមេនុបដែលជាអ្នកចាត់ចែងអត់មានទ្រពអីខ្លួនឯងផងទាំងយកតែទ្រពបាទបាយាសិនឹងឯងទៅថ្វាយទៀនប៉ុន្តែដោយសេចក្តីគោរពចំពោះព្រះសង្ឃ អស់ជីវិតទៅទៅដល់ឋានតាវតឹងឧត្តរមេនុបនឹងចឹងជាទេវបុត្រឋានតាវតឹង ប្របាទបាយាសិទៅកើតនៅក្នុងវិមានសិរិសព្រឹកបណ្ណាឋានចាតំមហារាជិកាគឺនឹងគឺក្រំតែរំលឹកឲ្យឃើញថាមិនក្នុងពិធីបន់នឹងឯង មកចូលបនឬក៏មកបំរើ កិច្ចការងារអីចឹងទៅ ជាតិក្រោយបានបនទៅជាបំរើម្ចាស់បនលោកសិទ្ធិអីអីហ្នឹងមិនមែនទេ បនមិនមែនចាត់ចែងរៀបចំចឹងទេកណាវានៅលើចេតនាមានសេចក្តីជ្រះថ្លាមានសេចក្តីគោរពខ្លាំងការគោរពអបជាយណៈនេះទាំងនាំឲ្យបានតកូលពងខ្ពស់ហ៎សេចក្តីគោរពទាំងក្នុង បណ្ដាភិក្ខុទាំងឡាយមានភិក្ខុមួយអង្គតនាមព្រះផតិយៈនឹងជាកំពូលលើភិក្ខុទាំងឡាយផ្នែកខាងតកូលពងខ្ពស់ព្រះអង្គប្រកាសឯកតតិកៈពួកមុននឹងជាតិចំក្រោយដែលលោកជាព្រះរហន្តនឹងលោកជាយត់ពីទេវលោកមកកើតក្នុងតកូលខ្សត្រតតត គ្នារួចពីខ្សត្រទៅ ទៅទេវលោក ជាយត់ពីទេវលោកមកតកូលខ្សត្រទៀតរហូត500ជាតិមុននឹង បាមជាតិចុងក្រោយហ្នឹង499ជាតិហើយជាគម្រប់500នៅក្នុងជាតិចំក្រោយនឹងកើតក្នុងសក្យតកូលព្រះនរុត្តបបួល ទៅ បួសក្នុងវសានឹងបានតម្រាច់ព្រះរហ័តបានវិជា3កើតក្នុងតកូលពងពោះដោយសារថាក្នុងមួយសែនផែនដីមុនលោកបានធ្វើទៀន4មុខមួយគឺបានកសាងបល្ល័ង្កព្រះ ទី2កសាងក្រេធម្មាសនៈទី3កសាងផ្លិតផ្លិតនៅពីលើក្រេធម្មាសនៈទាញបក់ទាញទាញខ្សែបក់អត់មាន ផ្លិតអគិសនីអីចេះទេនឹងឯងទាញខ្សែទៅយោលយោលពីលើកន្លែងសំដែងពធហ្នឹងហើយនឹងទី4សេនាសនៈសង្ឃគឺលោកគោរពត្រួតត្រងពុទ្ធដោយបលាំងព្រះ ហើយនឹងត្រួតត្រងប្រធัวដោយក្រេតេហើយនឹងផ្លិតបក់ត្រួតត្រងភិក្ខុសង្ឃដោយសេនាសនៈសង្ឃហើយ ក្នុងមួយសែនផែនដី នឹងលោកកើតក្នុងជាតិណាណាមានតែមនុស្សនឹងទេវតាអត់មាន ទៅអបាយភូមិទេមួយសែនផែនដី ហើយមួយសែនកាប់នឹងអត់ដើរទៅអបាយភូមិទេហើយកើតនឹងតកូលពងខ្ពស់ នឹងឯងហើយជាភិក្ខុហើយនៅអូចាកលិកាណੰយតិទាំងផតិយោកាលិកោធេយបតោនឹងក្នុងបណ្ដាសាវករបស់តថាគតនឹងផតិយៈកាលិកោធេយបុត្រនឹង ក្នុងសច្ចតិកូលហ្នឹងជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាង ត្រកូលពងពោះឬកើតក្នុងកោពងពោះនឹងត្រឹមតែរំលឹកឲ្យកូនចៅបានជ្រាបពីអបច្ច័យណៈហ្នឹងវាមានពូជពងខ្ពស់ហ្នឹង តាមពិតមិនមែននៅ ណាទេ នៅក្នុងចិត្តយើងនឹងឯងមិនមែនណាមកសាងឲ្យយើងទេព្រោះនៅពេលដែលយើងថ្វាយបង្គំប្រសង់ថ្វាយបង្គំបរតនត្រ័យថ្វាយបង្គំបច្ច័យដីពពោធិព្រឹកថ្វាយបង្គំមេត្តាបិតាហ្នឹងគឺបានដីថាយើងថ្វាយយើងប្រគេនយើងជូនភាពពងខ្ពស់ហ្នឹង ភាពពងខ្ពស់ហ្នឹងត្រង់ដែលយើងគោរពបាយបង្គំហ្នឹងគឺថាយើងយើងថ្វាយយើងប្រគេនយើងជូនហ្នឹងមកពីចេតនាហ្នឹងជាជាទួខ្ពងខ្ពស់ហ្នឹងហើយចេតនាហ្នឹងវាមានជ្រុះពីចិត្តយើងទៅណាតែហោដូចយើងដាក់បាតលោកអញ្ចឹងគឺបានន័យថាចេតនាហ្នឹងជាទួមានបាយណាបាយហ្នឹងទៅនៅក្នុងបាតលោកមែនប៉ុន្តែតួចេតនាដែលយើងប្រកេតហ្នឹងគឺជាទួជួតួអ្នកមានណា តួអ្នកមានបាយកម្មੰងពីជាងដាំទុកក្នុងចិត្តសន្តានរបស់យើងចេតនានឹងដើរតួជាអ្នកមាន យើងមើលមករូបភាពខាងក្រៅគឺយើងឲ្យទានយើងអស់យើងអស់ទ្រព្យមែនយើងឲ្យទានណាប៉ុន្តែចេតនាដែលយើងឲ្យនឹងអត់មានបាត់ពីចិត្តយើងទេចិត្តនឹងគឺដើរតួជាអ្នកមានអ្នកឲ្យទានសត្វតែអ្នកមានទាំងអស់ប៉ុណ្ណានឹងឯងទោះជា មិនសម្បូរខាងក្រៅក៏ដោយប៉ុន្តែបើឲ្យទៀនគឺចិត្តហ្នឹងគឺជាអ្នកមានតែហ្មងទាំងយើងត្រូវយល់ពីបច្ច័យ4របស់ចិត្តគណាក្នុងការឲ្យទៀនហ្នឹងជាបណ្ឌបាតបច្ច័យជាអាហាររបស់ចិត្តមានសុខភាពល្អផាត់ធំអញ្ចឹងទៅហើយបើមានសិលអានឹងជាចៃវរៈបច្ច័យសម្លៀកបំពាក់អលង្ការល្អ នឹងឯសន្តរដ្ឋៈចិត្តនឹងស្អាតពងពោះទៅដោយសារមានសិលនឹងឯងទាំងហើយបើយើងមានសម្បថៈអប់រំសេចក្តីស្ងប់ទៅអានឹងសេនាសនបច្ច័យបានន័យថាយើងមានផ្ទះសម្បែងទីកន្លែងប្រសង់មានកត់សាលាព្រះវិហារនឹងមានមលប់ការពារភ្លៀងការពារក្តៅនឹងយ៉ាងណាបើយើងអត់មាន សមាធិចិត្តទេ ចិត្តយើងនៅកដាលវាលហ្នឹង លោកភៈទោសៈមូហាក់មួម៉ៅដៅកាហាយខឹងក្រោតណានៃទៅ នៅកដាលវាលហើយហាភ្លៀងហាខ្យល់ហាថ្ងៃហើយប៉ុន្តែបើយើងបានអប់រំចិត្តអារម្មណ៍ល្អពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិឬក៏នឹករលឹកដល់ទានដែលធ្វើហើយសិលដែលរសាហើយទៅ មានបេតិបាមកជាមានបាសទ្ធិសុខៈជាបាតនៃសមថៈសេចក្តីស្ងប់នឹងនេះជាសេនាសនៈបច្ច័យជាវិមានប្រាសាទរបស់ចិត្ត ហើយយើងឈឺយើងមានថ្នាំយើងទៅរកលោកគ្រូពេទ្យយ៉ាងណាមិញចិត្តមាន វិបស្សនា សម្រាប់កំចាត់បងនៅសមុទ្ឋាន របស់រោគអញ្ចឹងបច្ច័យ4របស់ចិត្តបងប្អូនកូនចៅត្រូវត្រូវពិនិត្យឲ្យច្បាស់ណា យើងកុំឲ្យគិតទៅពីបច្ច័យ4រូបកាយ មិនបានជាទីពឹងវែងឆ្ងាយទេយើងដឹងហើយនឹងចាកលោកនេះទៅទេក៏ប៉ុន្តែណែចិត្តនេះមមតំរហូតទាំងមានជាអនន្តរបច្ច័យបន្តទៅជាតិមុខទៀតរូបកាយអត់មានជាអនន្តរបច្ច័យទេតែបែកឃ្លេរលត់គឺត្រូវគេបូជាគេដុតគេកប់ហើយប៉ុន្តែសភាពនៃចិត្តសន្សំទៅបានទាំងអស់បដិសន្ធិនឹងគឺប្រមូលទៅនៅការសន្សំនឹងសន្តានបច្ច័យ4របស់ចិត្តនឹងបណ្ឌបាតបច្ច័យគឺទាន ចៃវរបច្ច័យគឺសិលសេនាសនបច្ច័យគឺសមថៈវិបស្សនាហ្នឹងគឺកិលេនភេសជ្ជៈហើយហ្នឹងឯងកិលេនភេសជ្ជៈបច្ច័យហ្នឹងគឺវិបស្សនាញាណនាំឲ្យសម្រេចនៅមគ្គញាណដែលរួចផុតចាករោគផ្លូវចិត្តរបស់យើងហ្នឹងទៅបាននឹងឲ្យកូនចៅជ្រាបអញ្ចឹងដូច្នេះនៅក្នុងតួចេតនាហ្នឹងណា យើងយើងយល់ទៅអានេះហើយដែលហៅថាចេះធัวក្នុងធัวធัวដល់ទៅជំរឿមិនមែនយើង ដឹងតែក្រៅក្រៅទេបើដូចជាយើងមានឆ្នាំកែរោគកេនប្រសង់អីចឹងហ្នឹងឯងឬក៏យើងជួយជាបាលជំងឺអ្នកតីអ្នកដាបៃតាអីហ្នឹងគឺបានន័យថាយើងប្រកេនជាលោកហើយហើយកាលណាបើយើងប្រកេនជាបានន័យថាយើងមានមានជាហ្នឹងតួចេតនាទេឲ្យដឹងថា តួចេតនាដែលយើងត្រូវធ្វើទៅហ្នឹងតួចេតនាហ្នឹងជាជាពូជា មានជាសម្បូរជានឹងឯងបានជាប្រកេនជាឲ្យជាជូនជាទៅអ្នកតេងហ្នឹងហើយចេតនាហ្នឹងវាមិនបាន ចេញពីចិត្តនឹងទៅណាវាជាពូជកម្មੰងពីជាងដាំក្នុងចិត្តសន្តាន អានឹងឲ្យយើងយល់អំពីរឿងនោះយើងនឹងវាមានបន្តភពជាតិកំណើតអញ្ចឹងដូចដូងវាមានកពីងដាំទៅដោះទៅតែក្នុងមនុស្សយើងវាមានទូចេតនាដូចកពីងដូងអញ្ចឹងណាសម្រាប់ឲ្យស្លាប់ទៅវាមិនមែនយើងទៅមានពូជដោះអីដូចដូងដូចស្វាយអីណាប៉ុន្តែកម្មជាបច្ច័យឲ្យបដិសន្ធិបន្តទៅនឹងគឺនៅលើកម្មហ្នឹងហើយយើងវាចាបាណារិបាតការសម្លាប់សត្វហ្នឹងគឺបានន័យថាយើងឲ្យអាយុជីវិតសត្វ ហើយឲ្យការមិនមានភ័យទៀតឲ្យការមិនមានរោគទៀតឲ្យច្រើនណាស់ណាគ្រាន់តែមិនសម្លាប់មួយថ្ងៃមួយថ្ងៃហ្នឹងគឺយើងឲ្យការមិនមានភ័យដល់សត្វទាំងឡាយអញ្ចឹងតួចេតនាសិលហ្នឹងគឺដាំជាសម្បត្តិរបស់យើងអញ្ចឹងក្នុងចិត្តអញ្ចឹងពូជអាយុវែងពូជជាពូជសុខភាពជានីពូជអត់មានរោគពូជអត់មានភ័យពូជនៃការជួបជុំក្រុមគ្រួសារ សុខដុមសែមសាមចឹងទៅដោយសារអីដោយសារបាណាតិបាតាវេរមណីសិលហ្នឹងហើយចូលតម្រាំអត្តនេទាននាវេរមណីហោខែចឹងទៅយើងមានសិល5ទៅទៀតគឺយើងជាអ្នកឲ្យច្រើនណាស់ណាអភិយទានការឲ្យនៅអភ័យមិនមានភ័យហ្នឹងគឺយើងឲ្យច្រើនណាស់នៅក្នុងសិលហ្នឹងអញ្ចឹងសរុបមកក្នុងចេតនារបស់យើងឲ្យតែយើងឲ្យអីគេ គឺបានដីថាចេតនានឹងជាពូជនឹងឯងនៅក្នុងចិត្តសន្តានរបស់យើង កាលណាបើយើងយល់ត្រឹមត្រូវអញ្ចឹងហៅថាកម្មសកតាញាណ គឺមានបញ្ញាយល់ដឹងអំពីការប្រព្រឹត្តទៅនៃសត្វលោកនឹងព្រោះកម្មជាបច្ច័យដល់អញ្ចឹងយើងសាងពូជល្អល្អនឹងគ្រាន់តែមកវគ្គដើម្បីឲ្យកូនចៅចេះគោរពអ្នកមានសិលគោរពមេដាបិតាជាព្រះអរហន្តរបស់យើងនឹងឯងហើយអបជាយណៈនេះការគោរពឲ្យកូនចៅចេះថ្វាយអង្គមមេដាបិតាហ្នឹងអាហ្នឹងគឺយើងជូនភាពពងខ្ពស់ទៅគាត់យើងដាំពូជពងខ្ពស់ មានតែតកូលពងខ្ពស់តទៅតែប៉ុណ្ណោះហើយមិនមែនត្រឹមតែសម្បត្តិលោកីទេទេឧបនិស្សយបច្ច័យញ៉ាំងលោកកតរៈឲ្យកើតឡើងទៀតដូចជា ព្រះពេកលៈដែលរៀបរាប់អេតតកៈខាងតកូលពងខ្ពស់ហ្នឹងលោកជាព្រះរហន្តបានសម្រេចវិជា3ក្នុងភាសាទី1របស់លោកត្រូវជាភាសាទី2របស់ព្រះរាមានពភាលោកបានទៅបួសនៅអនុបយំពវ័នជាទីកន្លែងដែលព្រះរាមានភិកព្រះអង្គសាងពភ្នោះហ្នឹង នឹងឯងទាំងពូជាទីរីករាយជ្រះថ្លាណាស់អ្នកដែលមានបនបានធ្វើមកទាំងរមែងបានឆ្លងរួចផុតអំពីទុក្ខភ័យទាំងពួងក្នុងវត្តសង្សារជាពិសេសគឺយើងបានរក្សាចិត្តរបស់យើងឲ្យជាសពដោយអំណាចនៃការអប់រំទូលមាន ចិត្តនឹងឯងយើងកើតមកបើមិនប្រព្រឹត្តទៅដើម្បីទូលមានចិត្តទេតើយើងគិតថា យើងកើតមកយើងរស់នៅដើម្បីអីទៅណោះនឹងឯងយើងមើលមើលពុទ្ធបរិស័ទបងប្អូនកូនចៅ ត្រូវស្ដាប់ត្រូវសិក្សាឲ្យយល់អំពីកិច្ចឆោមនុស្សសពតិលាភោនឹងទៀតការដែលបានកើតមកជាមនុស្សជាការក្រយើងកុំឲ្យចិត្តទៅឃើញថាមនុស្សកើតអ៊ូអសពថ្ងៃហ្នឹងងាយងាយមែនទេចឹងចតិតិសត្វទាំងឡាយក្នុងអបាយភូមិទុកលំបាកក្រៃលែងណាស់យើងរៀនសង្កេតពិនិត្យមើលប្រហែលខែមុនដែលមិនតាន់មាន ភ្លៀងហ្នឹង យើងគិតថាមួយខែទៅយ៉ាងយូរហ្នឹងភ្លៀងមកទឹកតែលើលើហ្នឹងចូលមកពិសាហើយហ្នឹងហ្នឹងឯងហើយមុនហ្នឹងនៅក្នុងប្រគុណចែកអីហ្នឹងមើលមើលគោកបីអីហ្នឹងដើរសន្លឹងដីអត់មានអីបោភោគណាហើយអត់ទន្ទឹកអីចឹងទៅទៀតកន្លែង ខ្លះស្លាប់ទៅដោយសារអត់ឃ្លានហ្នឹងចឹង មុននឹងស្លាប់លំបាកណាស្លាប់ដោយសារអត់ឃ្លានហ្នឹងអាហ្នឹងយើងមើលគ្រាន់តែសัตว์ប៉ុណ្ណឹងផងដែលប្រព្រឹត្តទៅតាមកម្មយើងយើងកុំឲ្យវាធ្លាក់ចូលទៅក្នុងអណោចអាណិត ដែលជាអកុសល យើងនិយាយពេលអាណិតមែនប៉ុន្តែអាណិតរបស់យើងហ្នឹងវាវាជាទោសៈមិនមែនករណាណានឹងឯងចឹងគឺ ករណាដែលយើងថាអាចនឹងជួយសត្វទាំងឡាយឲ្យរួចផុតចាកទុកបាន យើងប្រឹងប្រែងទៅដោយប្រហបតិករណាព្រះអង្គត្រូវបំពេញបបារមីឲ្យបានជាពុទ្ធដើម្បីជួយសត្វលោកនឹងឯងប៉ុន្តែដល់ទៅព្រះអង្គបានជាពុទ្ធហើយសត្វលោកដែលអត់មានឧបនិស្ស័យដើម្បីព្រះអង្គជួយ បានស្ថិតនៅក្នុងបញ្ញាណរបស់ព្រះអង្គជាឧបេក្ខាញាណដឹងថាសត្វលោក ប្រព្រឹត្តទៅតាមកម្មបងប្អូនកូនចៅចឹងដែរណា យើងមិនអាចជួយនរណានរណាអីទៅបានសពគ្រប់ទេទេណាព្រោះគ្រប់គ្នាប្រព្រឹត្តទៅតាមកម្មយើងយកកន្លែងនឹងមកជាអារម្មណ៍នៃឧបេក្ខាព្រំវិហារអានឹងនៅពេលដែលយើងមានបញ្ញត្តិមកជាអារម្មណ៍បើយើងមិនយកការប្រព្រឹត្តទៅនៃកម្មរបស់សត្វលោកនឹងមកជាអារម្មណ៍ទេយើងអាចលំអៀងទៅតាមការស្រឡាញ់ស្អប់អីអីនឹងចឹងទៅអ្នកណាដែលយើងស្អប់យើងអណាស់ ឲ្យបានដល់នៅសេចក្តីវិន័យទៅវិន័យលៀបវិន័យយោះវិន័យទ្រព្យសម្បត្តិបាត់បង់ទាំងជីវិតអីអីទៅទៀតយើងអណាហ្នឹងយើងលំអៀងគឺជាបាបអកុសលក្នុងចិត្តរបស់យើងតែបើថាអូជាគ្នាយើងអីចឹងទៅវិញណាដល់នៅសេចក្តីទុក្ខលំបាកដល់នៅការបាត់បង់លៀបយោះឬក៏បាត់បង់នៅសេចក្តីសុខបាត់បង់ប្រយោជន៍បាត់បង់ជីវិតអីចឹងយើងយើងកើតទុក្ខយើងកើតទុក្ខ នឹងឯងយើងអាណិតយើងនិយាយថាអាណិតប៉ុន្តែហ្នឹងមិនមែនតួករណាធัวទេវាចូលមកក្នុងតោសៈហើយប៉ុន្តែមិនមែនតោសៈទៅខឹងលំងលំងទេវាតោសៈក្នុងសភាពមួយដែលដែលជាតោមនោដែលជាការថ្នាំងថ្នាក់អអន់ចិត្តនឹងឯងដូច្នេះគឺត្រូវតែអប់រំចិត្តឲ្យចូល ទៅនៅក្នុងផ្លូវកណ្ដាលនឹងឯងកណ្ដាលអាសេចក្តីលំអៀងទាំងសងខាងហ្នឹង គឺយកកម្មរបស់សត្វទាំងឡាយមកជាអារម្មណ៍ទាំងសត្វលោកប្រព្រឹត្តទៅតាមកម្មកម្មណាវត្តតិលោកោកម្មណាវត្តតិវិជា កម្មនិពន្ធនាសត្ថាកម្មនិពន្ធនាសត្តារៈថាសានៃវយាយតោសត្វលោកព្រឹត្តទៅតាមកម្មអញ្ចឹងណាជាប់ទៅដោយចំណងកម្មដូចជារតេះដែលវិលទៅនឹងគឺថាវាមានផ្លូវដែលឲ្យកង់នឹងវិលទៅអញ្ចឹង កម្មនឹងដូចជាភ្លើងតែអញ្ចឹងចឹងនឹងគឺសត្វលោកអញ្ចឹងយើងមិនអាចនឹងថា ទៅជួយទៅសង្គ្រោះអីយ៉ាងម៉េចព្រោះកម្លាំងកម្មនឹងខ្លាំងណាស់មើលមើលសំបីតែបាទសុពពុទ្ធដែលព្រឹត្តទៅតាមកម្មត្រាក់ពីលើប្រាសាទមកផែនដី បើកចន្លោះអីទៅអញ្ចឹងគឺក៏សត្វលោកប្រព្រឹត្តទៅតាមកម្មនឹងអញ្ចឹងណា នឹងឯងតែព្រះអង្គក៏ផុតវិស័យអីដើម្បីនឹងថា ទៅជួយទៅរំដោះអីបានហើយពីព្រោះដែលព្រះអង្គមានប្រគុណក្រៃលែងណាស់ត្រង់ដែលព្រះអង្គប្រកាសនៅការពិតឲ្យសត្វលោកដែលមានឧបនិស្ស័យមកសិក្សារៀនសូត្របានចេះដឹងទៅយកការចេះដឹងនឹងជួយខ្លួនឯងព្រះអង្គមិនអាចនឹង ថា ទៅជួយអ្នកមាន បាបនឹងឲ្យរួចពីបាបតែម្ដងទៅអញ្ចឹងទេ ពីព្រោះបាបវានៅក្នុងចិត្តរបស់សត្វលោកបើតើមានបន់ចូលទៅវាដូចជាថាយើងក្តៅស្អប់បើតើយើងងូតទឹកខ្លួនឯងអញ្ចឹងទៅណាដើម្បីបាត់ក្តៅលាងញើសក្អែលអីខ្លួនឯងអញ្ចឹងទៅព្រះអង្គស្រង់ទឹកព្រះរហន្តស្រង់ទឹកទៅវាវាមិនបាត់ញើសក្អែលយើងទេ យ៉ាងណាមិញបាបក្នុងចិត្តយើងមិនអាចយកបុណ្យនៅក្នុងបហប្រតិអង្គដតីមកមកលៀងបានទេបើតោះឲ្យយើងបំពេញបុណ្យក្នុងចិត្តហ្នឹងទៅបានបុណ្យហ្នឹងវាទៅកម្ចាត់បាបវាលៀងជំរះបាបហ្នឹងចេញពីចិត្តរបស់យើងអាហ្នឹងជាក់ស្ដែងអញ្ចឹងឲ្យយើងល្មមទទួលការពិត កុំឲ្យថាអញ្ចឹងព្រះពុទ្ធអង្គមានគ្រាន់បើអីបើមនុស្សត្រូវតែជួយខ្លួនឯងតដែរអញ្ចឹងអាហ្នឹងយើងយល់មិនតាន់ដល់ថាមនុស្សយើងអាចជួយខ្លួនឯងអញ្ចឹងមែនប៉ុន្តែបើអត់បានស្ដាប់ពីព្រះអង្គទេវាអត់ដឹងអត់ដឹងដើម្បីនឹងថាឲ្យរួចផុតអំពីកិលេសដែលនាំឲ្យប្រព្រឹត្តទៅក្នុងវដ្តសង្សារនោះ អត់បានដឹងអរិយសច្ចធម៌មិនអាចលះអនុស័យកិលេសបានមិនអាចទៅជាព្រះអរិយបុគ្គលមិនអាចរួចផុតចាកទុកទេតោះតែបានស្ដាប់ពីព្រះអង្គប្រកាសសច្ចធម៌គឺការពិតនៃជីវិតរបស់យើងហ្នឹង ចឹងទៅវាចម្រើនសទ្ធា ចម្រើនសតិអរិអតបៈមកហើយបានយើងមានទំនុក ទុកចិត្តទៅលើការណែនាំរបស់ព្រះអង្គថាពធរបស់ព្រះអង្គសម្ដែងជានិយានិកៈធัวទៅ បានយើងយកចិត្តទុកដាក់ជាយាមប្រតិបត្តិតាមទៅ ចម្រើនបញ្ញា បញ្ញាកើតពីសេចក្តីជាយាមហ្នឹងពន្លឺភ្លឺស្វាងដូចពន្លឺកំចាត់ងងឹតអញ្ចឹងជាក់ដែរអញ្ចឹងសេចក្តីល្ងងរបស់យើងហ្នឹងក៏បាត់អស់ទៅ ដោយសារពន្លឺខ្លួនយើងហើយពន្លឺហ្នឹងគឺបានដេកថា ដូចយើងអុចតពីព្រះអង្គមកអញ្ចឹងហើយបើព្រះអង្គអត់មានបទីធំដើម្បីយើងទៅចម្លងមកទេយើងអត់មានពលឺអីកំចាត់បងភាពងងឹតក្នុងចិត្តរបស់យើង ទេព្រះអង្គគឺព្រះអង្គដូចជាអ្នកចម្លងពលឺឲ្យយើងអញ្ចឹងណាមានឧបការៈដល់ក្រៃលែងអញ្ចឹងប៉ុន្តែវាត្រូវតាកទួងនឹងយើងទៅចម្លងពលឺនឹងយកមកកំចាត់ងងឹតខ្លួនយើង អានឹងវាតកតងនឹងខ្លួនយើងអញ្ចឹងដូចយើងសុំដល់ព្រះពុទ្ធធម៌ប្រសង់អញ្ចឹងសុំដល់ហើយប៉ុន្តែយើងព្យាយាមដើរផងទៅបានដល់នឹងឯងត្រូវតែកំចាត់បងកិលេសក្នុងចិត្តសន្តាននឹងឯងដោយការព្យាយាមប្រព្រឹត្តព្រះមច្ឆរិយធម៌បំពេញបំកសលនឹងគឺជាហេតុផលតាមសេចក្តីពិតយើងមិនអាចចិត្តទៅចង់ទៅតាមដែលចិត្តយើងដូចថាអត់ព្យាយាមអីសោះ ហើយចង់ឲ្យថាបើព្រះអង្គប្រកែមែនមកឲ្យខ្ញុំអស់លោភៈទុសៈមោហៈទៅ គឺវាអត់មែនជាហេតុផលទេអ្វីអ្វីវាត្រូវឋិតនៅក្នុងច្បាប់នៃនៃហេតុផលនឹងឯងយើងមិនយល់ពីហេតុផលចេះតែទៅតាមចំណងកិលេសដែលយើងចង់ចេះចង់ចោះ ចឹងបានទីបំផុតមិនមែនត្រឹមតែយើងកម្មយក សត្វលោកប្រព្រឹត្តទៅតាមកម្មមកជាអារម្មណ៍ទេចឹងដល់ទៅពេលអប់រំបានដល់ទៅវិបស្សនាគឺយើងយកសច្ចធម៌អ្វីអ្វីដែលមានបច្ច័យឲ្យកើតឡើងនឹងមកជាអារម្មណ៍នៃវិបស្សនាអាហ្នឹងគឺមិនមែនមានសัตว์មកជាអារម្មណ៍ទេណាសัตว์ប្រព្រឹត្តទៅតាមកម្មអាហ្នឹងគឺ នៅក្នុងសមថៈ ឧបេក្ខាព្រមវិហាអប់រំពីមហាកុសលទៅប៉ុន្តែដល់ទៅវិបស្សនា គឺអវ័យអវ័យមានបច្ច័យឲ្យកើតឡើងត្រឹមត្រូវ100%តាមបច្ច័យទាំងក្នុងខ្លួនយើងក៏ដោយក្នុងអ្នកដតីក៏ដោយធម្មជាតិមេឃដីមានភ្លៀងអត់ភ្លៀងក្តៅត្រជាក់ក៏ដោយសិតតែមាន បរមត្ថដែលអាស្រ័យបច្ច័យកើតឡើងហើយត្រឹមត្រូវហ៎អត់មានអ្នកណាបង្កប់បញ្ជាអត់មានអ្នកណា ហាមឃាត់ ឬក៏អង្វរកសូមអីទៅតាមនឹងទេគឺអត់ទេ អត់មានស៊ីសំណុកសោកប៉ាន់អីទេអ្វីអ្វីមាន បច្ច័យបានកើតតែអត់ហេតុគឺ អត់កើតហ្មងចឹងអត់មាន ចាញ់ការសម្លុតគម្រាមកំហែងរបស់យៈមេណាទេអ្វីអ្វីដែលកើតមាន ជាធម្មជាតិទេចឹងដល់តែមាន បញ្ញាចូលទៅដឹងដល់ការពិតទៅអប់រំចិត្តឲ្យព្រមជាមួយគ្នានឹងការពិតហ្នឹងនឹងគឺជាសេចក្តីសុខនៅក្នុងជីវិត។ ចឹងគឺធ្វើម៉េចឲ្យបងប្អូនកូនចៅទាំងអស់បានយល់ពីកំណើតដែលយើងកើតមកជាមនុស្សនេះជាការក្រណាតលតែអាស្រ័យមហាកុសលហើយមើលមើលយើងងាយមានមហាកុសលឯណា ក្នុងពេលវេលាយើងគិតមើលដូចថា យើងត្រូវនៅក្នុងកំណើតជាមនុស្សយើងរស់នៅបានប្រមាណឆ្នាំ យើងត្រូវកាត់អស់1ភាគ3គ្រាន់តែសម្រាកសម្រានហ្នឹង វានៅអត់មានបានបំពេញបុណ្យកុសលអីទេពេលយើងសម្រាកសម្រានហ្នឹងចឹងមួយថ្ងៃយើងគិតជាមធ្យមហ្នឹងណាកូនចៅអីហ្នឹងគឺថា8ម៉ោងហ្នឹងគេណាក្នុង24ម៉ោងហ្នឹងណាហ្នឹងឯងអស់8ម៉ោង គឺអស់1ភាគ3ហ៎បើថាយើងនៅរស់30ឆ្នាំទៀតគ្រាន់តែពេលសម្រាកហ្នឹងសម្រានហ្នឹងលងលក់ហ្នឹងអស់10ឆ្នាំបាត់ហើយមើលមើលតិចណាស់10ឆ្នាំប្រហែលថ្ងៃ គុណនឹង365ទៅបើណា365ហ្នឹងគឺ វាជាថ្ងៃក្នុងមួយឆ្នាំហើយយើង10ឆ្នាំ ដាក់សូន្យមួយមកណាវាទៅជា3650ថ្ងៃគ្រាន់តែដេកនិយាយភាសាខ្មែរថាដេកចឹងស្រួលមើលមើលគ្រាន់តែដេកអស់ប៉ុណ្្នឹងហើយចុះនៅ ប្រហែលថ្ងៃទៀតមិនមែនសិតតែពេលយើងធ្វើប៉ុននេះណា ត្រូវអាពេលស្រឡាញ់នឹងអស់មកសន្ធឹកទៅហើយដល់ទៅមិនបានតាមស្រឡាញ់នឹងត្រូវកើតទុកអស់មកសន្ធឹកទៅនឹងឯងអាពេលនឹកខឹងអាពេលចំណែនអាពេលស្អប់អ្នកដតីអីអីហ្នឹងសម្បើមទៅមែនទេទៅទៀតចឹងអាហ្នឹងគ្រាន់តែលើកឡើងដើម្បីឲ្យយើងបញ្ញាប់បញ្ញាប់គ្រប់គ្រងជីវិតរបស់យើងនឹងឯងប្រើប្រាស់ទៅឲ្យមានប្រយោជន៍ នឹងឯងឲ្យបងប្អូនកូនចៅប្រឹងប្រែងមួយថ្ងៃមួយថ្ងៃនឹងឯងយើងមាន កិច្ចការងារដើម្បីអប់រំទូលមានចិត្តកុំឲ្យក្រំតែរឿងអ្វីបន្តិចបន្តួចនឹងមកទម្លាយសេចក្តីសុខរបស់យើងក្នុងបច្ចុប្បន្នរឿងដែលកន្លងទៅហើយទោះជា មានការស្គមឆ្គងឬក៏នាំឲ្យយើងមួម៉ៅក្តៅក្រហាយរឿងអីក៏ដោយយើងត្រូវយល់ថារឿងដែលកើតឡើងហើយសិតតែមានបច្ច័យត្រឹមត្រូវទាំងត្រូវតែ ឲ្យព្រមទៅជាមួយគ្នានឹងការពិតនឹងអានឹងបានយើងអាចរស់សុខក្នុងបច្ចុប្បន្ននឹងបានបើយើងចិត្តតែកើតទុកមិនសុខចិត្តជួនកាលបន្ទោសខ្លួនឯងថាល្ងងណាស់អីចឹងទៅជួនកាលក៏ស្អប់អ្នកដតីថាបោកប្រាស់យើងអីអីចឹងទៅវាមើលមើលក្រំតែរស់នៅក្នុងបច្ចុប្បន្នឲ្យជាសុខនឹងមិនបានសុខផងគំនិតខ្លួនឯងនឹងគិតឲ្យកើតទុកបៀតបៀនតែខ្លួនឯងនឹងណា យើងវាចេះតែគិតថាអ្នករតីឯណាឯណីជាសត្រូវមកបៀតបៀនយើងប៉ុន្តែខ្លួនឯងហ្នឹងគិតឲ្យខ្លួនឯងអត់បានសុខហ្នឹងមើលមើលយើងហ្នឹងវាទៅ ជាសត្រូវ នឹងខ្លួនឯងសំខាន់ណាស់ណាចរន្តៈពាលាទុំមេធាណាអមតេនេវអត្តនាបកុលល្ងងខ្លៅអាប់អេតប្រាជ្ញាហ្នឹងគឺជាសត្រូវនឹងខ្លួនឯងទាំង ជួនកាលយើងចិត្តតែនឹកគិតស្អប់អ្នកដតីអីចឹងទៅចង់កុំឲ្យអ្នកដតីនឹងនៅក្នុងពិភពលោកនឹងឲ្យបាត់ពីលោកនឹងទៅបាត់ពីជីវិតយើងទៅប៉ុន្តែយើងបានសក់ដែរបើលោកភៈទោសៈមោហៈកិលេសដោយចាការដែលយើងស្អប់គេនឹងវានៅតែក្នុងចិត្តយើងដដែលវាត្រូវមានអ្នកផ្សេងសម្រាប់យើងស្អប់ទៀតមិនមានតែមួយនឹងឯណាទេពីព្រោះអាមេស្អប់នឹងវានៅក្នុងចិត្តរបស់យើងមើលមើលដូច្នេះយើង យើងអញ្ជើញអាមេស្អប់មេតោះហ្នឹងឲ្យចេញពីចិត្តយើងតើភ្ញៀវមួយនេះយើងមិនបានអញ្ជើញមកទេកុំមកភ្ញៀវប៉ុនយកតែអញ្ជើញមកតើអាភ្ញៀវនេះគឺថាឲ្យឲ្យចេញចេញឲ្យឆាប់កុំមកអង្គុយនៅក្នុងចិត្តក្នុង ជីវិតរបស់យើងអាហ្នឹងយើងនិយាយជារឿងណាប៉ុន្តែមិនមែនងាយបណ្ដេញទេអានេះមុខក្រាស់ណាហ្នឹងឯងគឺតលតែយើងវឹកខាត់អប់រំសមថៈវិបស្សនាណោះដំបងធ្ងន់ធ្ងន់ណោះ នឹងឯងបានវាចេញពីជីវិតរបស់យើងបានអាហ្នឹងឯងដល់អញ្ចឹងទៅវាដូចជាថាយើងកើតរមាស់ស្បែកចឹងទៅនៅទៅណាក៏រមាស់ទៅនៅណាមកមិនអាកន្លែងនឹងឲ្យយើងរមាស់ឯណារមាស់នៅស្បែកយើងហ្នឹងតើយើងព្យាបាលអារោគរមាស់ហ្នឹងជាទៅនៅណាក៏វាសុខស្រួលអញ្ចឹងទៅដែរអានឹងយ៉ាងណាមិញបើអាមេតោះវានៅក្នុងចិត្តយើងគឺយើងកុំកុំចិត្តទៅគិតថា ឲ្យអ្នកនេះវិនិច្ឆ័យទៅឲ្យអ្នកនោះវិនិច្ឆ័យទៅស្លាប់ទៅអីអីចឹងទៅតើយើងមានជ័យជំនះអីយើងអាចឈ្នះអ្នកដតីប៉ុន្តែយើង ចាញ់ខ្លួនឯងគឺចាញ់កិលេសក្នុងចិត្តរបស់យើងយើងមិនអាចរួចផុតចាកពីសេចក្តីទុក្ខក្តីលំបាកបានទេអាហ្នឹងគឺឲ្យកូនចៅនឹងពុទ្ធបរិស័ទយើងនឹងបានជ្រាបថាយើងកុំចិត្តតែបណ្ដែតបណ្ដោយរឿងអ្វីតិចតួចហើយ ទោះជាតិចតួចក៏ដោយថាយើងវឹកហាត់ពីតិចតួចហ្នឹងរហូតដល់ថារឿងអីដែលយើងគិតថាធំដុំហ្នឹងក៏ឲ្យវាមកតិចតួចទៅរឿងតិចតួចឲ្យវាទៅជាអស់អាលីងអញ្ចឹងទៅកុំកុំឲ្យរឿងរ៉ាវទាំងអស់ហ្នឹងវាមកធ្វើឲ្យយើងកើតទុក្ខរស់នៅ ក្នុងពេលវេលាបន្តិចបន្តួចបន្តិចបន្តួចក្នុងបច្ចុប្បន្នហ្នឹងมันបានសេចក្តីសុខទៀតតើយើងសង្ឃឹមអីអតីតកន្លងអស់ទៅហើយអនាគតមិនទៀងទាត់នឹងជាបាននៅរស់បើប៉ុណ្ណាហើយបច្ចុប្បន្នគឺអកុសលចូលមកវាយលុកចិត្តដណ្ដានរបស់យើងទៀតតើយើងសង្ឃឹមអី អីទៅជីវិតនឹងវាមិនមោខៈទៅទេតាហើយរវល់តែកើតទុករវល់តែមួម៉ៅក្តៅក្រហាយរវល់តែខឹងក្រោតនឹងដូច្នេះបច្ចុប្បន្ននឹងសំខាន់សម្រាប់យើងណាដែលយើងអាចគ្រប់គ្រងបានណាឲ្យប្រព្រឹត្តទៅជាទៀនជាសិលជាសេចក្តីសុខស្ងប់អ្វីអ្វីក៏យើងព្រមលះបង់ទៅដែរអស់ទៅដែរកុំឲ្យតែគុណធម៌ក្នុងចិត្តរបស់យើងវិនះបាត់បង់ព្រោះទីបំផុតវាមុខឲ្យចោលទៅដដែលទេអ្វីអ្វីគ្រប់យ៉ាងប៉ុន្តែ គឺថាយើងត្រូវស្លាប់ទៅជាមួយគ្នានឹងសេចក្តីល្អទៅជីវិតនឹងវាបានរុងរឿងដោយថាយើងដើរផ្លូវងងឹតមានពន្លឺភ្លឺស្វាងមានអ្នកនាំផ្លូវអញ្ចឹងវាមិនកំសត់ទៅធ្លាក់ជ្រោះធ្លាក់រណ្ដៅទៅនោះទេគឺយើងមានគ្នាគ្នាដែលជូនដំណើរយើងទៅបាន មិនមេដាបិតាបងប្អូនកូនចៅ ទេគឺគុណធម៌ក្នុងជីវិតរបស់យើងនេះឯងទាំងម្នាក់ឯងត្រូវតែត្រូវតែគិតគូរកន្លែងហ្នឹងទាំងបើយើង អត់មានបុណ្យកុសលទៀតកំសត់មែនទេ នតែក្នុងដំណើរទៅជាមួយនឹងបាបប្រមិតកិលេសបាបកម្មនឹងនាំយើងទៅធ្លាក់ជ្រោះទៅកម្មភាពងងឹតទៅកម្មទីដែលគួរឲ្យភ័យខ្លាចពីព្រោះវាជាសភាពខ្មៅវាជាខ្មាំងកិលេសក្នុងចិត្តសន្តានរបស់យើង បាបកម្មហ្នឹងណាមិនមែនជាកល្យាណមិត្តរបស់យើងទេអញ្ចឹងបានថាយើងត្រូវដឹងឲ្យហើយ នៅពេលដែលយើងមានជីវិតរស់នៅហ្នឹង អញ្ចឹងនៅក្នុងសេចក្តីនៃពធខ្ញុំបណ្ដារៀបរាប់ដើម្បីឲ្យកូនចៅបាននៅសទ្ធាមានការប្រព្រឹត្តល្អដើម្បីជាកល្យាណមិត្ត ភ្នំមាសភ្នំប្រាក់ផុសនៅនឹងដីក្រោយផ្ទះយើង មិនសំខាន់សម្រាប់យើង ជាងខ្លួនយើង ជាមនុស្សល្អទេអញ្ចឹងគឺថាយើងកុំលះបង់សេចក្តីល្អក្នុងចិត្តរបស់យើងគឺអ្វីអ្វីមិនអាចល្អមកជំនួសសេចក្តីល្អដែលជាគុណធម៌ទេចឹងព្រោះមានតែគុណធម៌នឹងទេដែលធ្វើឲ្យយើងបានទៅជាភរិយាល្អស្វាមីល្អមេត្តាបិតាល្អកូនល្អបងល្អប្អូនល្អហ្នឹងណា នឹងឯងប្រសងល្អបាសកបាសិកាល្អហ្នឹងមិនមែនមាសប្រាក់ហ្នឹងមកធ្វើឲ្យល្អទេនឹងឯងមានមាសមានប្រាក់ហើយនៅប្រព្រឹត្តចោរកម្មក៏មានដែរនៅជួញដូរគ្រឿងញៀនក៏មានដែរនឹងឯងនឹងឯងមិនមិនអាចថា បានទៅជាមនុស្សល្អដោយសាររបស់ខាងក្រៅទេគឺតលតែមានគុណធម៌គឺសេចក្តីល្អនឹងតែតែម្ដងចឹងបានមនុស្សយើងទៅជាមនុស្សស័កមនុស្សសោជាមនុស្សពិតប្រកបសមនឹងពាក្យថាមនុស្សមនុស្សមនុស្សដែលយើងនិយាយហ្នឹងភាសាបាលីហ្នឹងមគ្គប្រែតែចិត្តមោណូហ្នឹងយើងអានមโนអីចឹងមគ្គហ្នឹងគឺចិត្តហើយឧស្សៈឧពេញតួសជាងសហ្នឹងប្រែតែភាសាពងខ្ពស់ហើយឧពេញតួហ្នឹង គឺថាមកជាស្រៈនិស័យមកទៅជាស្រៈឧទៅនឹងឯងរំលឹករំលឹកអ្នកហ្នឹងឲ្យទៅជានុទៅគឺទៅជាមនុស្សៈមនុស្សៈយើង អានបាលី មនុស្សៈខ្មែរថាមនុស្សចឹងទៅនឹងប្រែមកថាអ្នកដែលមានចិត្តប្រសើរពងខ្ពស់ហ្នឹងឯងតលតែអញ្ចឹងតលតែយើងមាន ព្រមវិហារធัวមេត្តាករណាជ្រះថ្លា មាន ទឹកចិត្ត ល្អដូចយើងធ្វើប៉ុននឹងអញ្ចឹងទៅហើយយើងរក្សាតតទៅចឹងពីព្រោះនៅ ពេលដែលយើងធ្វើប៉ុននឹងយើងដឹងថាយើងមានសេចក្តីសុខហើយហើយបើយើងមិនសន្សំសេចក្តីសុខបែបនឹងទេយើងចេះតែបណ្ដោយតិចតែខឹងគេតិចតែចំណែននឹងនេះតិចតែមួម៉ៅទៅអត់បានរក្សាចិត្តនឹងហើយខ្លាំងយើងយើងរស់សុខឯមើលមើលក្រោកតាំងពីងងឹតហើយសឹងតែម៉ោង2:10មិនតាន់បានសម្រានផងដើម្បី រស់សុខ ហេតុអីបានជាយើងបណ្ដោយឲ្យសេចក្តីទុកចូលមកក្នុងជីវិតយើងងាយងាយឃើញទេដោយសារយើងសម្គាល់ថាឲ្យតែបានមាសប្រាក់លុយកាក់លៀបយសឋានៈបុណ្យស័ក្តិទៅបានសុខហើយប៉ុន្តែយើងបណ្ដោយតែណារន់ទួយទួយទួយទួយដែលនាំសេចក្តីទុកខ្វាយខ្វល់ចង្អៀតចង្អល់ចូលមកយើងអត់បានបិទអត់បិទហ្នឹងគឺអត់សង្រួមអត់សង្រួមហ្នឹងគឺអត់បិទផ្លូវភ្នែកជាជាចំោះអណ្ដាតកាយចិត្តហ្នឹងឲ្យអារម្មណ៍ទាំងអស់ហ្នឹងវាចូលមកអុកលុកធ្វើឲ្យមួម៉ៅក្តៅក្រហាយទៅយើងអត់អត់បានគិតថាណែតាមពិតក្នុងជីវិតរបស់យើងណា ទោះជាយើងមិនបានឈួរនៅអាកន្លែងកំពូលខ្ពស់យ៉ាងណាក៏ដោយយើងឈួរនៅតែកន្លែងយើងឈួរហ្នឹងជាមួយនឹងសេចក្តីសុខជាមួយនឹងការងារប្រសិជ្ជៈទោសលមួមសម្រាប់ជីវិតយើងបាត់ទៅហើយយើងមិនបាននៅរបស់ជាទីពេញចិត្តប៉ុណ្ណាប៉ុន្តែយើងមកពេញចិត្តជាមួយនឹងរបស់ដែលយើងមានហ្នឹងប៉ុណ្ណឹងហើយគឺជាសិទ្ធិក្នុងចិត្តរបស់យើងត្រង់ដែលយើងគ្រប់នឹងឯងទាំងហ្នឹងឯងបើយើងមិនគ្រប់ទេអត់មានទេណា សម្បត្តិក្នុងโลกនេះសម្រាប់ឲ្យមនុស្សដែលមិនចេះគ្រប់ ហើយគ្រប់ជាមួយនឹងសម្បត្តិនឹងរួមបានទេចឹងសម្បត្តិស្ដេចចក្រពត្តិក៏ដោយมันអាចឲ្យអ្នកដែលមិនមានសេចក្តីសន្តោសនឹងគ្រប់គ្រាន់បានឡើយទុយមកវិញសម្បត្តិដែលយើងមានសពថ្ងៃនឹងអាច ជាសម្បត្តិដ៏ស័ក្តិសិទ្ធិ ធ្វើឲ្យយើង ចេះគ្រប់មកពីយើងមានធัวក្នុងខ្លួននឹងឯងអញ្ចឹងយើងឆ្លាតធ្វើឲ្យសម្បត្តិក្នុងโลกនឹងគ្រប់គ្រាន់សម្រាប់យើងប្រើប្រាស់ហើយយើងមកសាងបច្ច័យ4ឲ្យចិត្តរបស់យើងទៅជាសិទ្ធិបុណ្យសិទ្ធិធัวយើងរស់នៅយ៉ាងសុខព្រោះជីវិតរបស់យើងមានកាយហើយនឹងចិត្តកាយវាជាធាតុមិនដឹង នៅរស់អញ្ចឹងដូចសាកសពស្រាច់បាត់ទៅហើយមានដឹងអីអា ដឹងហ្នឹងគឺចិត្តតែហើយបើចិត្តហ្នឹងសបាយយើងទៅរស់សេចក្តីសុខឯណាទៀតយើងកុំចិត្តតែសម័យថាសេចក្តីសុខនឹងមាននេះមាន នោះបាននេះបាននោះអត់ទេបើចិត្តមិនសុខគឺអត់សុខទេជីវិតរបស់យើងតែចិត្តសុខសុខហើយណាបងប្អូនចាំអញ្ចឹងចុះដើម្បីយើងរៀនថែរក្សាចិត្តរបស់យើងនឹងឯងទាំងក្នុងមួយថ្ងៃមួយថ្ងៃនឹងគឺថាមាន ពេលវេលា ដើម្បីថែរក្សាចិត្តនឹងឯងអស់អីអស់ទៅ កុំឲ្យតែអស់សមាធិយល់ត្រូវកុំឲ្យតែបាត់បង់នៅគុណធម៌ដែល ជាសេចក្តីល្អព្រោះអ្វីអ្វីមុខតែអស់ទៅទេក៏ប៉ុន្តែការអប់រំទូលមានចិត្តជាសម្បត្តិដែលជាប់ទៅមមតំរហូត អស់កັບរហូតដល់ព្រះនិព្វានទៀតផងទាំងសូមអនុមោទនាយ៉ាងខ្ញុំកដារៀបរាប់សេចក្តីនៃវធក្នុងពេលវេលា1ម៉ោង 5នាទីអញ្ចឹងបានបន់ច្រើនដើម្បីជូនអ្នកមានគុណមេត្តាបិតាបងប្អូនសាច់សាលហិតទាំងអស់ទាំងដែលមានជីវិតរស់នៅទាំងដែលបានចែកឋានទៅក៏សូមឲ្យបានត្រេកអរនៅក្នុងពិធីបន់ក្នុងសង្ឃទានហើយនិងធម្មទានក្នុងវេលាព្រឹកនេះសម្រាប់ជាស្ថាពរទាំងការសម្ដែងពធសំគួរនៅពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង